ហ៎បាទជំរាបសួរបងប្អូនបាទថ្ងៃនេះ មានคลิป វីដេអូបន្តិចបន្តួចនិយាយពីរឿងចំណុចខ្សោយរបស់ម៉ូតូយើងនីមួយៗបាទអានេះ Sumer X បាទហើយចំណុចខ្សោយរបស់វាគឺវារឿងតិចតួចតែបានដូចថាមនុស្សយើងបងប្អូនភាគច្រើនតែយើងមើលរំលងវាណាបាទចំពោះកម៉ូតូយើងធ្លាប់ដឹងដែរបងប្អូនធ្លាប់ដឹងដែរពេលយើងជិះម៉ូតូទៅហើយម៉ូតូហ្នឹងអាម៉ាបើយើងជិះដូចមនុស្សស្វឹងណាទី1ទី2យើងថាម៉ូតូយើងជិះអត់ស្រួលសោះទៅបន្ទោសកស៊ូបន្ទោសនេះបន្ទោសនោះ តែការពិត គឺកវាបដាងកបាទបដាងកគេហៅធ្លាក់ក្លុកធ្លាក់ក្លុកហ្នឹងគឺបដាងវាខូចបាទគ្រាប់បដាងវាខូចហ្មងហ្នឹងហើយអានេះសម័យ X ម្ចាស់គេមកគេថាម៉ូតូគេជិះអត់ស្រួលសោះជិះទៅទៀងឆ្វេងទៀងស្ដាំបងប្អូនហ្នឹងហើយនេះចំណុចខ្សោយតិចតួចដល់យើងភាកច្រើនដល់មើលម្ដងវាគឺបងប្អូនសង្កេតមើលម៉ូតូ ម៉ាកអីក៏ដោយបាទម៉ាកអីក៏ដោយសេរីណាក៏ដោយតែពេលណាយើងជិះទៅដូចថាវាទាញឆ្វេងស្ដាំវាធ្វើយើងជិះអត់ស្រួលទៅម៉ូតូហ្នឹងជិះអត់សុបាយអញ្ចឹងអត់អត់អត់ស្រួលដូចចិត្តដូចមនុស្សស្វឹងទាញលិចទាញកើតហ្នឹងបងប្អូនឯងបងប្អូនសង្កេតមើលຕ້ອງថាម៉ូតូយើងហ្នឹង ប្រដាំងកវាខូចអត់បាទឲ្យបងប្អូនដាក់ជាតួកដាលហើយស្កត់ខាងក្រោយឲ្យកង់មុខវាហើបបាទហើយបងប្អូន ទាញចកោតណាគេឆ្វេងមកស្ដាំតិចតិចតិចពីស្ដាំទៅឆ្វេងទៅតិចហើយបើទាញទៅវាល្អលតាំងឆ្វេងមកដល់ស្ដាំអាហ្នឹងវាមិនអីទេតែបើថាទាញមកវាមានកលាក់កលាក់វាដូចវាគឹកគឹកគឹកអញ្ចឹងហើយជាងកាលយើងប្រឡែងចំកដាលចំកដាលធ្លាក់វាធ្លាក់ដូចធ្លាក់ក្លុកនឹងកដាលហ្មងចកោតយើងនឹងត្រង់ភ្លឹងហ្នឹងអាហ្នឹងហើយគឺបដាងវាចាក់ដើមខូចហើយជាពិសេសតាមស្រែយើងអីបើថាយើងជិះមានធ្លាក់ក្លុកអីច្រើនម៉ូតូបដាងកវាឆាប់ ឆាប់ខូចណាស់បងប្អូនបាទសង្កេតមើលជិះទៅម៉ូតូយើងជិះអត់ស្រួលទេហើយឲ្យគឺគឺជាការសង្កេតងាយងាយបងប្អូនអានេះតិចតួចវាវាមិនមែនសំខាន់អីប៉ុន្មានទេបាទវាមិនមែនសំខាន់អីប៉ុន្មានស្ពេចប៉ុកដែរតែភាគច្រើនបងប្អូនយើងមើលម្លងបាទហ្នឹងហើយអ្នកបដាងារបាទមកឈុតចាស់យើងផ្លាស់ទាំងឈុតទាំងអស់ហ្មងបងប្អូន ហ្នឹងហើយបណ្ដាអង្គដូចខ្ញុំដូចខ្ញុំប្រាប់មិញអញ្ចឹងមិនបរៀនទេណាបងប្អូនអានេះក៏នៅប្រាប់ថាភាគច្រើនយើងមើលម្លងវាយើងចិត្តតែបន្ទោសនេះបន្ទោសនោះម៉ូតូហ្នឹងអាជាងដាក់កស៊ូមកផ្លាស់កស៊ូអីហ្នឹងដូចថាយើងបូមខ្យល់ហ្នឹងឡើងឡើងហ្គេមស្មើអត់អីអត់អាហ្នឹងអាហ្នឹងក៏យ៉ាងដែរតែយើងមើលកស៊ូយើងសិនបើកស៊ូអត់អីហើយយើងមកសង្កេតដូចបាទដូចខ្ញុំប្រាប់មិញបាទដាក់តួកដាលហើយយើងស្កតឲ្យវាហើបកង់មុខហើយចាប់ ដៃចកូតហ្នឹងងាកឆ្វេងស្ដាំសាកមើលតែអូនសង្កេតម៉ូតូថ្មីថ្មីមកពីឃ្លៀងអត់មានធ្លាក់ក្លោកទេយើងងាកតាំងពីឆ្វេងមកដល់ស្ដាំស្ដាំទៅឆ្វេងវាស្មើអញ្ចឹងណាវាវិលស្មើហើយយើងពីពេលប្រឡែងទៅវាអត់ធ្លាក់ក្លោកនៅមួយកន្លែងណាតែម៉ូតូយើងភាកច្រើនតែប្រើតែមួយរយៈហ្នឹងកន្លះឆ្នាំអីហ្នឹងវាចាប់ដើមមានមានអាការៈហ្នឹងហើយបងប្អូនទៅគេយេទៅគេអានេះក៏នឹងការចែកលេខតិចតួចបាទ ដូចហ្នឹងចេះធ្វើវីដេអូទៅកុំឲ្យវាស្ងាត់ពេកក្នុងប៉ុស YouTube បាទលេងលេងដល់ញ៉ាំប៉ុណ្ណេះសង្កេតមើលបើថាយើងជិះទៅចេះតែទាញឈើស្ដាំដូចនេះសវឹងអីយើងគិតថាល្ងាចមិញអត់បានផឹកផងមកសវឹងដល់ព្រឹកយើងនិយាយយើងនិយាយលេងបាទអត់បានងើបឡើងមិនបានដកមីផងហើយជិះម៉ូតូដូចនេះសវឹងអញ្ចឹងអាហ្នឹងចៃឲ្យយើងសង្កេតម៉ូតូអញ្ចឹងអាហ្នឹងវិធីសង្កេតងាយៗរបស់ម៉ូតូយើងបាទ ស្កត់កងក្រោយឲ្យកងមុខវាហើបហើយយើងញាក់ឆ្វេងទៅស្ដាំស្ដាំទៅឆ្វេងបើអត់មានធ្លាក់កលុកអានោះអត់ឲ្យហើយបើថាវាធ្លាក់វាធ្លាក់កលុកវាកឹកកឹកអញ្ចឹងមាន ជាង ខ្លះអានេះយើងមិនថាគេទេជាងខ្លះដូចថាគេកែច្នៃឲ្យយើងហ្នឹងគឺមិនបាច់ខ្លះគេគ្រាន់តែស្រេបដាងហ្នឹងឲ្យរាងធូរស្រេកយើងគេវាយកបន្ថយមករាងធូរតិចទៅក៏ប្រើបាន ដែរតែក៏វាមិនល្អដែរពេលយើងជិះយើងជិះទៅវានៅតែ ទាញដែលបាទពោតពោះត្រឡប់ពួកអានេះអាត្រឡប់បដាងហ្នឹងវាមានកលុកហើយបាទនេះអាកន្លែងនេះ មានកលុកដូចថាក្របបដាងវានៅវារៀបក្របក្របចេះហើយហើយមានកលុកវាទៅបីយើងវាយបថយបធូកបន្តិចពេលយើងលើកកង់ លើកង់មុខមកយើងស្កត់ខាងក្រោយឲ្យកង់មុខវាហើបមកយើងបធូរកទៅយើងគិតថាវាអត់អីទេវាល្អតែការពិតមិនមែនទេពេលយើងជិះទៅវាធ្លាក់ទៅវាធ្ងន់ដែរណាបាទពេលកង់មុខដល់ដីអញ្ចឹងទៅយើងជិះវាលើទៅវាធ្ងន់កន្លែងក្លុកនឹងដែរវាអត់បាត់ទេបងប្អូនតផ្លាស់ហើយពេលផ្លាស់ក៏អញ្ចឹងដែរបាទពេលផ្លាស់ក៏អញ្ចឹងដែរដោយបងប្អូនជាងគេជាងជំនាញជំនាញគេដឹងហើយវិធីថាយើងមួល វិធីយើងមួលអាអាប្រឡងស្កតពីលើនេះបាទនេះអានេះពេលយើងមួលទៅបាទជាងបងប្អូនជាងគេគេដឹងហើយណាបើយើងវាយតឹងជ្រុលវាឆាប់ឲ្យធ្វើបដាងយើងនឹងវាឆាប់វាឆាប់ខូចឆាប់ធ្លាក់ក្លុកដែរយើងវាយមកល្មមបាទតែប៉ុណ្្នឹងឯងនេះមិនបរៀនគ្នាទេគ្រាន់តែយកមកចែកម្លេចតិចតួចបាទបាទអរគុណច្រើនបងប្អូនធ្វើតសិនហើយកូនជាងនេះធ្វើអីនោះ មិនព្រៀនទេបើនេះជាការចែករំលែកណាបងប្អូនណាបើថាខុសត្រូវអីមិនមកបាទយើងចិត្តតែមើលលេងៗទេបងប្អូនបាទសូមអរគុណច្រើន